ហើយគាត់ជានេះគឺការពីក្នុងទឹកផុតខ្លួននេះក្នុងទឹកផុតខ្លួននេះគាត់ចាក់ដូចមើលយើងយើងយើងពីអ្នកនេះត្រឡប់វាមកដឹងប្រឡាយដល់នោះបានពីទៀតអាចឲ្យបានទៀត โกนเวียนมือแม่เวียตะโกนก็ได้ทังตรง 上三间房。

mười trứng ừ. Sudah. Sampai buntu dia. Sudah. Oh iya. Super kan? Ini kan lain kan bisa. Ini stop.